ពេលវេលាមិនដានត្រឡងក្តីស្រែកក៏ត្រូវបានចោតែមកនៅតែមិនអាចភ្លេចបងនៅតែត្រូវការ ជាយ៉ាងណាបងចង់ប្រាប់អូនថា ងស្នេហាសម័យឥឡូវគឺស្នេហ៍រត់តែដុល្លារចូលចំណៃរងវិញស្នេហ៍បងត្រង់ណាមិនដែលជីវ៉ាអូនស្រាញ់តែមួយផ្លើតែពេលនេះចិត្តបង